គូស្នេហ៍ខ្ពស់ជាងគេលើលោកប្តីប្រពន្ធមួយគូមានកម្ពស់ខ្ពស់ជាងគេលើពិភពលោកដោយបុរសជាប្តីមានកម្ពស់រហូតដល់2ម៉ែត្រ36សង់ទីម៉ែត្រនិងស្ត្រីជាភរិយា មានកម្ពស់1ម៉ែត្រ87សង់ទីម៉ែត្របុរសជាប្តីមានឈ្មោះថាស៊ុនមិញអាយុ33ឆ្នាំមានកម្ពស់2ម៉ែត្រ36សង់ទីម៉ែត្រនិងស្ត្រីជាភរិយាមានឈ្មោះស៊ូយ៉ានអាយុ29ឆ្នាំ។ មានកម្ពស់1.87ម៉ែត្របុរស ជាប្តី បានឲ្យដឹងថាគាត់គឺជាកីឡាករបាល់បោះចំណែកស្ត្រីជាប្រពន្ធគឺជាកីឡាករបាល់ឱបហើយពួកគេបានជួបគ្នាស្គាល់គ្នាក្នុងការប្រកួតកីឡាជាតិហើយក្រោយពេលស្គាល់គ្នាបានរយៈពេល4ឆ្នាំពួកគេក៏បានរៀបការជាមួយគ្នាបុរស ជាប្តីឈ្មោះស៊ុនមីងបានឲ្យដឹងថាទោះបីជាគាត់មានកម្ពស់ខ្ពស់មែនបែបនេះតែមិនមែនជាឧបសគ្គសម្រាប់ស្នេហាជាមួយភរិយារបស់គាត់ឡើយគ្រាន់តែពិបាករឿងក្រេដេកបន្តិច ព្រោះត្រូវកំងក្រេប្រវែងដល់ទៅជិត3ម៉ែត្របុរសខ្ពស់ជាងគេរូបនេះបន្តថាចំណុចលំបាករបស់គាត់គឺពេលធ្វើដំណើរទេសចរម្ដងម្ដង មានការលំបាកក្នុងការជិះរថយន្តតាក់ស៊ីឡានក្រុង រួមទាំងយន្តហោះផងដែរចំណែកការស្នាក់នៅសន្តាគារឬផ្ទះសំណាក់ក៏លំបាកព្រោះភ័យច្រើនគាត់មិនអាចឈរត្រង់ខ្លួនបាន គួរបញ្ជាក់ថាបុរសខ្ពស់ជាងគេលើពិភពលោករូបនេះត្រូវបានចុះកំណត់ត្រាសៀវភៅ Guinness ពិភពលោកផងដែរ។ កំណត់ត្រាពិភពលោក Guinness World Record ចានេះគឺជាគូស្នេហ៍ខ្ពស់ជាងគេលើโลกដែលពួកគាត់មានកម្ពស់ខ្ពស់ខ្ពស់ប៉ុន្តែបុរសជា ប្តីគឺគាត់ខ្ពស់ខ្លាំងមែនតែនបានចុះកំណត់ត្រាពិភពលោកផងដែរគឺកម្រនឹងមានអ្នកខ្ពស់ដូចគាត់ខ្លាំងមែនតែនមានកម្ពស់រហូតដល់2.36ម៉ែត្រសង់ទីម៉ែត្រឯណោះ ចំពោះលេងកីឡា បាល់បោះនេះវិញ មិនងាយមានអ្នកណាឈ្នះឡើយបើខ្ពស់ម្លឹងម្លឹងអ្នកណាទៅដណ្ដើមបាល់គាត់ដល់នោះ